អង្គថាបទ8ហើយជីវិតរបស់អ្នកដែលកាន់សិលនេះសាធុជនជាជីវិតមានតម្លៃណាស់នៅក្នុងសង្គមក៏មានតម្លៃសម្រាប់ខ្លួនហើយសម្រាប់ជាតិនិងមានតម្លៃសម្រាប់ខ្លួនទៅក្នុងប្រាក់លោកថែមទៀតមានតម្លៃសម្រាប់ខ្លួនក្នុងបច្ចុប្បន្ននេះយ៉ាងម៉េចថាបុគ្គលនេះឯងតែងចម្រើននៅសេចក្តីល្អរាល់ថ្ងៃនេះជា វិតរស់នៅតែមានសេចក្តីល្អរាល់ថ្ងៃកាយក៏ល្អវាចាក៏ល្អចិត្តក៏ល្អព្រោះកាយនោះมันបានបៀតបៀនជនតីសម្ដីនោះมันបានបៀតបៀនជនតីចិត្តនោះมันបានបៀតបៀនជនតីអញ្ចឹងកាយវាចាចិត្តរបស់បុគ្គលនោះល្អគ្រប់ពេលគ្រប់វេលាគ្រប់គណៈគ្រប់សម័យទាំងអស់ សេចក្តីល្អនឹងឯងវាតែងទាញយកនៅសេចក្តីល្អច្រើនយ៉ាងទៀតនឹងលោកពោលថា នឹងទាញយកនៅអានិសង្ឃទាំង5យ៉ាងអានិសង្ឃទី1តែងប្រម៉ែប្រមូលនៅទ្រព្យសម្បត្តិនិងភោគសម្បត្តិគំនរនៃទ្រព្យសម្បត្តិអ្នកដែលមិនទៅមានភោគសម្បត្តិហ្នឹងនៅពេលណាគេកាន់សើស្អាតបរិសុទ្ធទៅគេចេញទៅរកទីទទួលទានធ្វើការងារអ្វីៗតែងបានសម្រេចចូលទៅក្នុងចិញ្ចឹមជីវិតចូលទៅក្នុងគ្រួសារគេនឹងបានច្រើនហើយ រកសម្បត្តិគេនៅពេលណាដែលគេរកបានមកគឺមិនបាត់បង់ទេតែងតែតាំងនៅតែងមិនមានសេចក្តីវិនិច្ឆ័យដោយមានចិនណាម្នាក់មកកាន់យកបានទេនេះជីវិតរបស់អ្នកមានសត្វខ្ញុំកណាអាត្មាទេចង់បញ្ជាក់រឿងមួយឲ្យឃើញវាប៉ះតាងថាជីវិតដែលមានសិលនោះមានតម្លៃយ៉ាងម៉េចនិយាយអំពីសទ្ធិមួយឈ្មោះថាចោតិកៈសេដ្ឋីនេះចោតិកៈសេដ្ឋី សទ្ធីនេះបនត្រាស់ណាស់គឺអត់មានអីក្រៅអំពីប្តីប្រពន្ធគាត់ទេហើយប្រាសាទក៏7ជាន់ប្រាសាទ7ជាន់ហើយប្រាសាទនោះសត្វតកែមនីទាំងអស់មិនប្រាសាទឈើប្រាសាទដៃប្រាសាទតំងទេគឺតកៈទេវៈបានប្រើវិសកម្មទេបុតឲ្យមកនិមិត្តប្រាសាទនឹងជូនដល់ជូតិកៈសេដ្ឋី ហើយមហេសីភរិយារបស់សេដ្ឋីជាស្ត្រីនៅគេហៅពីមួយហៅថាពុទ្ធរៈបរុទ្ធិនៅខាងណក់ខាងជាងភ្នំប្រតមាស្ត្រីនឹងនៅខាងជាងភ្នំប្រតមាជាស្ត្រីគេថាមានកម្រិតខ្ពស់ជាងមនុស្ស ក្បែរទេវតាក្បែរស្រីទេវតានឹងមកមកធ្វើជាប្រពន្ធរបស់ស្ដេចនោះណែរបស់សថីនោះហើយមានកផៃ7ជាន់កំផៃកៅ7ជាន់ហើយមានកណប់ទ្រប4ជ្រុងគាត់អត់មានចិត្តនឹងអត់មានធ្វើស្រែធ្វើចកាអីក្នុងគាត់ទេកំណប់ទ្របគាត់កប់នៅនឹងជ្រុងជ្រុងដំណែងជ្រុងបរិស័ទ សាទវិញ្ញាណគាត់ហ្នឹងគឺថាជំរឿសតពុតតែនៃទាំងអស់នឹងកំណត់ទ្របស្អីក៏មានដែរមិនវិបាកទៅរណាទេហើយជីវភាពរស់នៅរបស់គាត់ពេលដែលប្រពន្ធគាត់ធ្វើដំណើរអំពីប្រទេសនឹងមកមកនៅជាមួយនឹងបានថ្មបៃដុំយកថ្មបៃដុំយកឆ្នាំមកហើយក៏តាមនាលយកមកជាមួយ ហើយក្នុងកមនាលហ្នឹងគឺមួយជីវិតក៏រស់នៅគ្រប់គ្រាន់ ហាជនទាំងអស់តែងតែទៅមើលប្រសាទវិមានរបស់គាត់នរណាក៏ទៅមើលដែរគាត់ទៅទៅមើលទៅតែងបានមកក្តាប់មកក្តាប់ទៅផ្ទះវិញមានប្រាក់មកក្តាប់ម្នាក់មកក្តាប់ម្នាក់ទៅផ្ទះវិញទៅចឹងហើយប្រពន្ធគាត់ដាំបាយក៏មានហើយឆ្នាំងផ្លែឆ្នាំងដាក់លើថ្ម3ដុំអង្គដាក់មកចាប់នៅពេលណាដាក់ទឹកដាក់អង្គទៅក្នុងឆ្នាំងហ្នឹង ថ្មហ្នឹងចាញ់ចំហាយភ្លើងមកដោយយើងអេឡិចត្រូនិកហ្នឹងដោយយើងដាក់បាយដាក់ទឹកអញ្ចឹងទៅយើងយកទៅដោតអញ្ចឹងដូចកន្លែងដាក់ទៅដាក់ទៅក៏កុំឆេះមកហើយឆ្នាំហ្នឹងចឹងមកក៏នឹងកហើយនឹងទឹកនៅក្នុងឆ្នាំហ្នឹងដាក់នៅលើទឹកប្រាំដាក់នៅលើថ្ម3ដុំថ្ម3ដុំមានចំហាយមក រាប់ភ្ញៀវទាំងអស់រាប់រយរាប់ពាន់រាប់ម៉ឺននាក់មួយឆ្នាំនឹងដួលមកអស់ទេដួលមកសភាចេញមកសភាដួលពីសភាចេញពីសភាឆ្នាំពេញនៅតែពេញយ៉ាងអើដួលចេះតែដួលទៅចែកមិនក៏មកដែរចាឬក៏ណប់ត្រប់ដួលកន្លែងយ៉ាងដែរចាប់ម្ដាយចេញម្ដាយចាប់ម្ដាយចេញម្ដាយនៅតែពេញចឹងនេះគេធ្វើបន្តទុកច្រើនទៀតមក ហើយដល់ពេលថ្ងៃសម័យថ្ងៃមួយដឹងដល់ស្ដេចហើយរបបកំសាលមានព្រះរាជវុធមួយចិត្តតោក៏លឺសូរល្បីល្បាញសក្តិនឹងមានប្រសាទទឹកទឹកអញ្ចឹងក៏នាំគ្នាទៅមើល បាបទំនិសាអត់ហ៊ានយាងចូលក្នុងដំណាក់ហ្នឹងទេអត់ហ៊ានចូលក្នុងបរាហ្នឹងទេចូលអត់ហ៊ានដើរមកដើរតមកទៅឃើញរូងចុះទៅក្រោមវាចាំងចាំងមកសឹកប្រហោងមកបាច់ហើយជតិកៈយកយើងមកត្រឡប់ទេអត់ទេព្រះអង្គព្រះអង្គហ៊ានត្រង់យាងដើរចាំដើរទៅទូគង់ដើរតាមទៅដើរទៅដល់កន្លែងកាយាហាសោយណា ពេលនោះប្រពន្ធរបស់ជតិកៈនឹងភរិយានបួសបាយមកជូនស្ដេចឲ្យសោយមកបាយថាបាយនេះឆ្ងាញ់ណាស់ឆ្ងាញ់មែនទេហើយមនុស្សយើងធម្មតាមិនដែលប្រទះណាដាច់កុំតាមដែលប្រទះមកឲ្យខំប្រឹងតែមែនទេណាហើយបាយនោះវាមិនទេអស់ផងហើយដល់ពេលអញ្ចឹងសាធជន កម្មទូទាំងរបស់ព្រះអង្គសូមក្នុងកម្មមេត្តាប្រោះកុំសោយច្រើនពេកពីណៃស្ដាយទេមកព្រះអង្គព្រមបាយនេះមិនមែនបាយធម្មតាទេហើយទៅឈប់ទៅវិញគេទៅលៀបនោះទឹកនៃហូរហាមដូចយំយ៉ាងបានស្ដេចកំណសាលថាទុតិកៈទៅចុះប្រពន្ធឯងវាកំណាញ់អីម៉េះបានយំទឹកនៃលហាមខ្លាចយើងមកយកប្រាសាទនឹងឬក៏យើងយើងមកហូបបាយមកពុតព្រះអង្គប្រពន្ធខ្ញុំមិនមនុស្សផង ជាស្រីនៅឋានអត្តរៈរុទ្ធិនាងនឹងមានអាកាសចិត្តផ្សេងនាងណែចាញ់វិកសាទេនាងដែលហូរទឹកភ្នែកធំក្លិនរាជាតែបក់ទៅនឹងឯងនេះព្រោះនាងនឹងអត់មានយើងអត់មានក្លិនស្អុយទេទាំងអស់ហើយដល់មនុស្សយើងធម្មតាប៉ះច្រមុះប៉ះក្លិនបក់ទៅប៉ះទៅវាទៅស្ដាប់ស្វាយទៅរហូតទឹកភ្នែកនេះគឺបុណ្យគេខ្លាំងយ៉ាងនិយាយ ឬពីកូននោះអាជាសតោគាត់ថាបីតាអញជាស្ដេចសោះហេតុអីបាននៅក្នុងបតាឈើគេបន់ព្រមតែតែថៃគេនៅវិមានសុទ្ធតែកែវមនីទាំងអស់ បើអញ្ចឹងអីទេចាំអត់ពីដីណាទៅចាំលើកតបមកវាយយកណាគិតអញ្ចឹងផ្លែតមកហើយដល់អើយស្ដេចពុទ្ធសាសនាលោកសោតាបណមគុលលោកមានគិតរឿងបាយរឿងដំឯលោកដល់សម័យថ្ងៃក្រោយមកជាតោឡើងជាស្ដេចទៅក្នុងបីដាបានលើកតបទៅលើកតបទៅគាត់យកប្រសាកបတ်ទុតិទុតិកៈណាលើកគាត់លើកតបទៅគាត់ហើយនិយាយជា រឿងស្ដាច់ហ្នឹងដែលនិយាយពីសទ្ធិចិត្តិកៈហ្នឹងគាត់ទៅកោសតរាល់ថ្ងៃកោសតថ្ងៃកោសតគាត់ទៅវត្តហើយហើយគាត់អត់មានហេច្រើនទេមាននាទីអ្នកប្តីប្រពន្ធគាត់ណាគ្មានអង្គរៈគ្មានកងការពីអីទាំងអស់ មានតែពីរអ្នកនឹងគាត់ណាអពសតដាច់ទៅកអណែងទៅទៅចាំងទៅអពសតទៅអាចជាសុខដល់គាត់ដល់គាត់ទៅរត់ចូលទៅដល់រត់ចូលទៅកងទ័ពរបស់ខ្លួននឹងវាចូលដល់ក្នុងដខែងដោយយើងមើលកញ្ចក់ណាមើលទៅឯនោះមើលមកយើងរូបមែនទែនសើចកញ្ចក់វាសើចដាក់ដែរដូចគ្នាចឹងបើកងទ័ពនឹងរត់ចូលកងខ្លាំងនឹងរត់ចេញមកវិញ ប៉ុន្តែសមតតទៅខ្លួនឯងទេតែនេះគ្រាន់តែឃើញគ្រាន់តែអត់ចូលទៅទៅអត់ចេញឡើងវិញមើលឃើញមានដាច់ថយក្រោយអត់ហ៊ានចុយបងគាត់ច្រើនណាស់ហើយនិយាយអំពីក្រុមយៈក្រុមយៈដែលថែទាំប្រាសាទវិញ្ញាណរបស់ដាច់របស់សេដ្ឋីជតកៈនឹង7ជាន់នាំគ្នាកាន់ដបងដេញវាយកងទ័ពមនុស្សលោកនឹងរត់ខ្ចាត់ខ្ចាយអត់មានសល់អានេះរត់បាន គាត់អស់ប៉ុន្តែច្បាប់មានទាប់នាំមកច្បាំងផងលើកទី2ទៅពាត់បរាជ័យទៀតដល់លើកទី3ទៅពាត់ដូចគ្នាយ៉ាងរត់ឡើងវិញជួបជួបទៅកាកណាផ្លូវពីបពុតមហារាជចុះព្រះអង្គឲ្យធ្វើរត់អីរហេលហៈអីដូចជាមានរឿងអីពីឯងជាសេដ្ឋីហើយចុះកងតបមកឯងក៏ច្រើនម្ល៉េះ ថាខ្ញុំមានកងចោលឯណាខ្ញុំខ្ញុំមានប្រពន្ធខ្ញុំហើយនឹងខ្ញុំណាទេអត់ទេយើងទៅពាត់3ដងហើយចប់តែកងចោលទាំងអស់ហើយនេះដេកដាស់ទាំងអស់ហើយព្រះអង្គទៅនឹងទៅធ្វើអីទៅវាយយកប្រសាប្រតិឯហ្នឹងនេះចង់បានប្រសាទុនគ្រប់អត់អត់ន័យ អង្គមិនចាំទៅច្បាំងយកកថានោះទេព្រះអង្គយកតែឈាននៅម្រាមដៃទូនគុំបានយកយកមិនទៅយកកថានោះនេះអញ្ចឹងតែឯងជាយើងមិនយ៉ាងមនុស្សអញ្ចឹងទេវតាមិនមែនទេវតាមនុស្សធម្មតា សូមព្រះអង្គជឿថារបស់ទាំងអស់របស់ទូប្រាប់បង្គំបើសិនជាខ្ញុំទូបង្គំមិនបានឲ្យទេសូមបីស្ដេចទេវតាអន្ទងយកត្រឹមតែទេសមួយរសៃក៏យកបានដែរបើសិនជាមិនឲ្យបើព្រះអង្គចង់សារលបងមើលព្រះអង្គយករិឈាននៅដៃទូបង្គំតិចណាគាត់ចែងឈានគ្រប់នាមដៃនាមដៃណាក៏ឈានដែរ កឡោតកឡោតនៅរៀងណៃឥឡូវទូនគុំបានឲ្យព្រះអង្គយកយកព្រោះស្ដេចនោះខាងវេទមន្តខាងគេហៅប្រើកម្លាំងខាមពលអាចយកកម្ពស់បាន40ខាត់ទៅ40ខាត់ចាំសម្រាលខ្លួនដល់ចឹងចាប់ម្រាមដៃមួយឆក់ចាប់ពុតឆក់យកកំខែងគេហៅខាមពលលោកកម្ពស់40 40ខាត់ឲ្យតែញូចម្រាមដៃមិនទាំងញូចផង ចឹងដាក់ខំធ្វើ80អាប់ហើយ40ម៉ែត្រលឹកសម្ដាខ្លួនអាចខ្ពស់បាន40ម៉ែត្រខ្ពស់តែដងតុងមកឆក់វងទៅនោះចម្រៀងបាយអត់ផងសំខាដល់យកទាំងជាតិឃើញទេបងនឹងទូលពុំមកអីចឹងឥឡូវវាចង់បានឥឡូវទូលពុំមកលាលាកម្មាបានលាកម្មាដាក់ដៃសយងចុះចុះទាំងអស់20វងធ្លាក់រូទាំងអស់ នេះណានឹងជីវិតអ្នកមានសិលអញ្ចឹងជីវិតអ្នកមានសិលមានតម្លៃអញ្ចឹង រស់នៅតែក្នុងគណៈណាកំពុងប្រសើរសម្រាប់ខ្លួននៅក្នុងសង្សារវដ្តបានចំណេញបានស្ដីសុខគឺប៉ះពាល់បានហើយអ្នកដែលបាត់បង់ចិត្តបាត់នេះបាត់នោះមកពីយើងអដាច់សិលសិលយើងមិនស្អាតពីមុនមកម្ល៉េះហើយជាចិត្តខាងអញនេះខ្ញុំព្រមធ្វើល្អដែរចិត្តនេះមិនគួរចិត្តទៅជួបឧបសគ្គតែនៅក្នុងចិត្តមុនផងណាចិត្តមុនចិត្តមុនវាមកជាមួយដែរហើយបាន សេចក្តីល្អសម្រាប់សង្គមយ៉ាងម៉េចក្នុងមនុស្សម្នាក់ដែលកាន់សិល5ឈ្មោះថាបានសន្សំបានផ្ដល់នៅសុខសន្តិភាពដល់សង្គមមនុស្សទុកទោសទាំងអស់មិនដែលកើតមកអំពីដែលមានសិលទេទុកទោសទាំងអស់កើតមកអំពីអ្នកដាច់សិលតាសង្គមទាំងឡាយអាប់អួរមកអំពីអ្នកដាច់សិលទេមិនមែនមកអំពីអ្នកមានសិលទេ អ្នកមើលទៅបានអីអត់អួរដោយជីវិតរស់នៅសូម្បីត្រឹមតែមួលសัตว์គ្មានផងសំខាន់ដល់សម្លាប់ត្រឹមតែបៀតបៀនដោយដង្បោកដោយរំពាត់គ្មានផងអញ្ចឹងបានអាណាដែលស្លាប់ដោយសារបុគ្គលដែលមានសិលទ្រព្យសម្បត្តិទាំងអស់ដាក់ ចោលមិនចេះបាត់ព្រោះនឹងមានសិលមិនចេះលួចសូមបីត្រឹមតែគេខ្ទឹមរិចមកមកចាប់នឹងកម្លៅបេះរបស់គេផងសក្កិតសុំគេបើគេឲ្យមិនយកបើគេមិនឲ្យអត់យកអញ្ចឹងព្រោះថារបស់ត្រូវបាត់ដែរទេអញ្ចឹងមិនមែនបាត់ព្រោះតែនឹងមានសិលទេសត្វព្រៃទាំងឡាយព្រៀមក្រំចិត្តបរោះដែលមានសិលគេមានត្រឹមតែប្រពន្ធមួយគឺចប់ គេមិនទៅយកស្ត្រីណាយនៃនាំឲ្យកើតបញ្ហាក្នុងគ្រួសារអត់អញ្ចឹងគ្មានប្រពន្ធចង់ប្រពន្ធដើមណាសម្រាប់បង្ហូរទឹកភ្នែកទេអញ្ចឹងសង្គមគេបានសុខអ្នកធ្វើនយោបាយទាំងឡាយអ្នកមានសិលគ្មានកុហកណាអ្នកដឹកនាំអ្នកមានសិលគ្មានចេះកុហក ហើយបើមិនកុហកទៅចាក់ធေါ်ហើយនិយាយមិនធ្វើអញ្ចឹងនិយាយមិនអនុវត្តអញ្ចឹងតែរឿងនិយាយចេះធ្វើចុះមិនមែនជារឿងប្រយ័ត្នធေါ်ទេអញ្ចឹងបានក៏ក្រឹបដៃមកថាសង្គមនៃអាប់ពោប្រទេសជាតិធ្លាក់ចុះវានេះមិនមែនមកអំពីមានសៅទេគឺមកតែអំពីអត់សិល ដែលមានសិលតែងផ្ដល់នៅសេចក្តីសុខចម្រើនដល់សង្គមបើសិនជាមនុស្សទាំងអស់កម្មសលទាំងអស់គ្នាតើស្រុកនឹងមានការកាប់សម្លាប់ដែរឬទេអត់មានចោរកម្មដែរឬទេអត់មានអ្នករំលោភសិទ្ធិកម្មប្រពន្ធកូនគ្នាទេអត់មានអ្នកត្រូវទឹកនៃហោដីកាញុះញង់ទេអត់មានអ្នកប្រមឹកអាប់អួរជាប្រតិគ្នាទេអត់ អញ្ចឹងបានន័យថាអ្នកមានសីលតែងផ្ដល់នៅសុខសន្តិភាពនិងសេចក្តីចម្រើនដល់សង្គមនេះខណៈអ្នកមានសីលល្អហើយរស់នៅក្នុងបច្ចុប្បន្នបានសុខហើយមានប្រយោជន៍ទៅក្នុងប្រាក់លោកគេរស់នៅត្រឹមតែ1ម៉ោងកាន់សីលគេស្លាប់ទៅទៅកើតឋានសួគ៌តែទៅកើតឋានសួគ៌ទេវតា6ជាន់បានសុខណាស់អ្នកអត់សិលរស់នៅ100ឆ្នាំ កម្មចំណេញតែបាបកម្មរស់នៅ100ឆ្នាំចំណេញតែបាបកម្មអ្នកនៅសារស់នៅតែមួយថ្ងៃមួយរំពេចចំណេញដល់សង្គមហើយ ថែមទាំងបានសុខក្នុងប្រាក់លោកអ្នកអត់សិលអ្នកកាប់សម្លាប់អ្នកលួចឆោះអ្នកចាប់ប្រពន្ធកូនគេអ្នកនិយាយក៏អត់ឆោបោកដែលផុតទឹកទៅវិញរស់នៅតែមួយរស់នៅ100ឆ្នាំឥតន័យ ព្រោះបុគ្គលនេះតែងធ្វើបាបសង្គមនោះមិនបានឲ្យសុខដល់សង្គមនោះទេថែមទាំងផ្ដល់សេចក្តីទុក្ខដល់សង្គមនោះរឿយរឿយយ៉ាងច្រើនជាទីបំផុតអាយុខ្លីចាប់សម្លាប់ខាត់បាត់បង់ទ្រព្យសម្បត្តិដែលទេរតាក្នុងសង្គមសពគ្រប់ទាំងអស់ គឺអ្នកអត់សមអ្នកផ្ដល់ឲ្យព្រោះនៅខ្លាំងកម្មតែចម្រៃខ្លាំងដល់ពេលរស់នៅយូរពេកធ្វើឲ្យមនុស្សម្នាក្នុងលោកដល់នៅមហន្តរាយគ្រប់យ៉ាងអស់ ដល់ស្លាប់ទៅទៅសោយទុកទោសនៅក្នុងមហានរកអស់តែមួយឆ្នាំខែទៅទៀតណាអញ្ចឹងបានព្រះសម្ដែងថាជីវិតរបស់អ្នកមានសិលរស់នៅត្រឹមតែមួយថ្ងៃប្រសើរជាងជីវិតរបស់បុគ្គលដែលអត់មានសិលរស់នៅដល់100ឆ្នាំណា100ឆ្នាំនេះអត់បានចាអីទេ រស់នៅទាំងវេទនាទុកវេទនាខ្លួនឯងហើយថែមទាំងផ្ដល់ទុកវេទនាដល់ជនដទៃសម្រាប់ទុកវេទនាសម្រាប់លោកទៀតអ្នកមាន ស្រាប់វានៅតែថ្ងៃគេផ្ដល់សេចក្តីសុខដល់ខ្លួនគេផងគេផ្ដល់សេចក្តីសុខដល់សង្គមនោះផងហើយស្រាប់ទៅគេបានសុខក្នុងរៈលោកផង ជាបរិការនេះអញ្ចឹងញាតិញោមបងសាស្ត្រដែលបានសមាធិសិលក្នុងថ្ងៃនេះប្រសើរណាស់រស់នៅមួយថ្ងៃប្រសើរជាង100ឆ្នាំគ្នារស់នៅមួយថ្ងៃប្រសើរជាង100ឆ្នាំអញ្ចឹងគេថាបានជួយដល់សេចក្តីសុខសម្រាប់ខ្លួនផងបានជួយដល់សេចក្តីសុខសម្រាប់ខ្លួនផងនិងប្រាក់លោកផងតើតទៅពីការសមាធិ ប្រសើរទៅភាវនាស្មារតីនិងប្រកេននៅពធដើម្បីជាប្រតិបត្តិ សម័យព្រះទេសាទជនអាត្មាបានប្រែកពីធម្មតកថាទៅឃើញគេថាការស្ដាប់ធម៌ទេសនាក្នុងសម័យព្រះគឺមានការស្ដាប់ធម៌ទេសនាមានកំណត់ថ្ងៃហើយនឹងស្ដាប់ធម៌ទេសនាជាសាមញ្ញធម្មតានៅក្នុងសម័យពុទ្ធកើត5រួច 8កើ8រួចថ្ងៃ14កើត14រួចបើកោនឹងថ្ងៃ15កើត15រួច នៅខែ8ថ្ងៃដែលជាថ្ងៃពសុទ្ធសិលនឹងគឺពុទ្ធបរិស័ទបានទៅប្រជុំគ្នាតាមវត្តយ៉ាងច្រើនរយច្រើនពាន់នាក់ច្រើនរយច្រើនពាន់នាក់ទៅច្រើនណាស់ទាំងបឋមវ័យនិងមជ្ឈមវ័យនិងបឋមវ័យទាំងស្រីទាំងប្រនគឺមានកម្មវិធីមានពេលវេលា10ធននឹងទៀងទាត់ទៀងទាត់ គេហៅធម្មសវនកម្មហើយដល់នឹងកំណត់ថ្ងៃការស្ដាប់ធម៌នៅតាមវត្តហើយនឹងមានស្ដាប់ធម៌ទៅតាមគេហៅព្រះអង្គដែលប្រសាទតាមវិធីបុណ្យដែលគឺតែសមុទ្រជាធម្មតាទូទៅមិនកំណត់ថ្ងៃមើលហើយក្នុងសម័យប្រសមាសម្ពុទ្ធនោះមនុស្សទៅខាងសួរនឹងច្រើនទៅច្រើនណាស់នៅតាម ហើយទៅឋានពៀនក៏ច្រើនថាទៅឋានពៀនក៏ច្រើនហើយខាងសួរនោះក៏ក៏កុញមនុស្សទៅកើតខាងសួរច្រើនណាស់ដោយសារនៅក្នុងសម័យពុទ្ធនោះមិនសូវមានសេចក្តីប្រមាណគឺគេព្យាយាមស្ដាប់ធម៌ខ្លាំងណាស់ទៅឡើងកពីណាដូចកពីណាអញ្ចឹងពុទ្ធបរិស័ទទាំងឡាយតែងធ្វើដំណើរទៅមានដៃ ពេញទៅដោយផ្កានេះជាដៃពេញទៅដោយផ្កានឹងគ្រឿងសក្ការៈឬក៏មានដៃកាន់ដោយសម្ពុតឬភេសជ្ជៈហើយទៅជាជួជាជួដើរទៅដើរទៅថ្ងៃនេះដើរទៅជាជួជាជួដូចជាគេហែតខណ្ឌពៀនអញ្ចឹងអញ្ចឹងបើសិនជាគិតទៅតាមពាក្យដែលមានក្នុងប្រពៃហ្នឹងនៅក្នុងសម័យព្រះគេមានកម្មវិធីស្ដាប់ធម៌ហ្នឹងគឺច្រើន ហើយច្រើនតែប្រពុតជាម្ចាស់តំណែងធរហូតដល់មកអាយុធ្វើភ្លឺក៏មានដែរគឺខ្លាំងអញ្ចឹងបានគេតកើតខាងសួរច្រើនអញ្ចឹងយើងសេចក្តីដំណើររឿងមួយដើម្បីជាសក្តិភាពបញ្ជាក់ឲ្យឃើញថាតើបរិស័ទ10ផលយ៉ាងម៉េច នៅក្នុងស្រុកនោះគឺមហាជនគេស្ដាប់ធម៌ទេសនាហើយព្រះដ៏មានភិយទ្រង់សម្ដែងធម៌ទេសនានោះគឺតាំងពីព្រលឹមតាំងពីព្រលប់ទល់ភ្លឺ12ម៉ោងគឺសម្ដែងធម៌ជាប់នៅក្នុងពេលនោះហើយបរិស័ទដាប់ធម៌ទេសនានោះគឺមានតាំងពីរាជបរិស័ទស្ដេចសេដ្ឋីបរិស័ទកហបតីបរិស័ទឬក៏កហដ្ឋបរិស័ទ ម្តាមានចម្រោះគ្នាហើយច្រើនណាស់ហើយក្នុងចំណុំនៃមហាចិត្តទាំងអស់នោះមានតាម្នាក់ហៅថាចលកណែចលេសាដកៈព្រាមគាត់នឹងជាអ្នកប្តីប្រពន្ធគាត់គាត់ក្រ ទុកពលភាពទេតែគាត់គឺថាជ្រះថ្លាក្នុងការស្ដាប់ធម៌នឹងខ្លាំងគាត់ដាក់វេនគ្នាពេលថ្ងៃប្រពន្ធទៅស្ដាប់ធម៌ពេលយប់ប្តីទៅស្ដាប់ធម៌នេះផ្លាស់វេនគ្នាចឹង ពីរអ្នកហ្នឹងហើយក្នុងពីរអ្នកហ្នឹងមានសម្ពុតតែ3ទេសម្ពុតស្លៀកមួយម្នាក់តែសម្ពុតដណ្ដប់តែមួយគឺផ្លាស់គ្នាពេលណាប្រពន្ធដណ្ដប់ធေါ်អញ្ចឹងទៅប្តីឲ្យទៅខ្លួនទៅទេប្តីទៅតែពេលណាប្តីទៅដណ្ដប់ធေါ်ប្រពន្ធដោះឲ្យមកប្តីដណ្ដប់ម្ដងទៅប្រពន្ធនៅផ្ទះខ្លួនទៅទេទៅអញ្ចឹងនេះគេខ្លាំងណាស់ក្នុងការដណ្ដប់ធေါ်ហ្នឹងបើយើងនិយាយមែនទែនទៅការនិយាយហ្នឹងប្រៀបនឹងបច្ចុប្បន្នគឺអត់មានអនាគត ជាងគាត់ទៀតទេតាមមើលទៅព្រោះយើងគាត់ខ្មែរសូមឲ្យតែអ្នកសុំទានក៏មានខោមានអាវពាក់ដែរគាត់នឹងក្រជាងទៀតមកដល់សម័យថ្ងៃមួយព្រះអង្គលោកទេសនាយប់នោះនិយមពីអ្នកដែលកំណាញ់មិនធ្វើទាននឹងតែងកើតឡើងក្រលំបាក់លហេងលហាមហើយដល់គាត់ឮសូរអញ្ចឹងគាត់គិតថាគាត់ដែលក្រនឹងមកអំពីគាត់អត់បានធ្វើទានវិជាតិមុនណាបើអញ្ចឹងគាត់ធ្វើទានជាតិនេះដើម្បីមានជា ជាតិក្រោយវិញប៉ុន្តែគាត់សម្លឹងលើផ្ទះគាត់វាអត់មានអីសោះបើងាកទៅបាយក្នុងឆ្នាំមានតែស្ដាំនៅបាបើងៀបបើងៀបងៀបទៅអង្គមានតែបាបទៀតជំរុកគ្មានរកស៊ីចំជីវិតគឺមានត្រឹមតែមកែមកែដោយកសត្វបាក់ស្័យងៀបទៅអ្វីអ្វីវ៉ាន់ឲ្យត្រូវប្រគៀនគ្មានសោះ ឡើងចុះទៅឡើងឡើងវានឹងឃើញព្រះពុទ្ធនៅខ្លួនអានឹងគ្រាន់បើជាគេសពុទ្ធមួយគិតមិនឲ្យគិតថាយកព្រះពុទ្ធនឹងទៅបូជាធម៌កុំឲ្យជាក្រោយក្រដែលជាតិនេះទៀត រៀបយកសពុតនឹងលើកឡើងនឹកឃើញប្រពន្ធនឹកឃើញណោអញយកអូជើងទៅប្រពន្ធក៏ស្រាប់អញក៏ស្រាប់បើបរោះដោះអាវវាមានស្អីចេះទៅណាបានចឹងមើលស្ត្រីចាញ់មេរួយដល់ចឹងចិត្តមិនអោយនឹងក្រោកឡើងទីចិត្តអោយចិត្តឈឹងទៅអោយស្រាប់តែចិត្តមិនអោយនឹងមិនអោយនឹងដល់ទៅ1000ដងចិត្ត យតែមួយចិត្តមិនឲ្យ1000ដងគិតទៅគាត់ច្បាំងឲ្យមិនឲ្យឲ្យមិនឲ្យឲ្យមិនឲ្យឲ្យឲ្យឲ្យមិនឲ្យរៀបខោបអង្គុយទៅវិញរៀបខោបអង្គុយទៅវិញអស់4ម៉ោងពុះផ្ទះពុះផ្ទះម្នាក់ឯងនឹងគ្មានសោះទេដល់ម៉ោង10ទៀតគាត់សំប្រឹងថាត្រូវតែឲ្យក្រមកពីចិត្តមិនឲ្យនឹងបានវាក្រ ដើម្បីកុំឲ្យស្រតរចិត្តត្រូវតែឲ្យក្នុងចិត្តនេះខំសង្ឃាឲ្យមិនឲ្យ1000ដងមកទៀតណាខប់អង្គុយខប់អង្គុយរហូតទៅណាក៏ទៅមួយអស់4ម៉ោងទៀតដល់ម៉ោង2ពីយប់គាត់ខំប្រឹងច្បាំងដល់ចិត្តភ្លឺគាត់គិតថាគិតទៅមួយរាត្រីនេះចិត្តមិនឲ្យច្រើនជាងចិត្តឲ្យរឿងសេចក្តីកំណាញ់មកអំពីឈៀន ក៏អញ្ចឹងវាគ្មានសោះបើវាមានខើផ្លេតឲ្យព្រៀងប៉ុនទោះវាគ្មានសោះបើត្រង់គ្មានសោះហ្នឹងត្រូវតែឲ្យដៃខាត់ដើម្បីមានណៃក្រោយអញ្ចឹងគាត់ជំនះហ្មងគាត់សំភឹងខោបខោបស្ទឹះទៅហ្មងហើយចង់ណោយនឹងថ្មិចភ្នែកខំថ្មិញសង្កត់ចិត្តនឹងហ្មងចាប់ប្រស្រាប់ទៅទៅយកអីទៅទៅពេលហ្នឹងឲ្យសិនណា គាត់ខោទៅយកទៅស្វែងព្រះគាត់ស្រែកស្រែកថាជាតាំងនេះជាតាំងនេះគឺអញឈ្នះហើយហើយដល់ពេលចឹងស្ដាច់នៅក្បែរនឹងលើសូរគាត់ស្រែកឈ្នះតែម្នាក់គាត់អញ្ចឹងឲ្យអាមាត្យទៅសួរគាត់ឈ្នះអី ដល់មកសួរគាត់ប្រាប់ថាខ្ញុំឈ្នះនឹងមិនមែនឈ្នះសត្រូវខាងក្រៅទេខ្ញុំឈ្នះចិត្តខ្ញុំចិត្តកំណាញ់ព្រោះខ្ញុំពីអ្នកប្តីប្រពន្ធមានតែសម្ពុត3ស្លៀកវេម្នាក់ដណ្ដប់ខ្លះគ្នាខ្ញុំដូចខ្ញុំយល់ថា ដែលខ្ញុំក្រនេះមកវាខ្ញុំមិនបានឲ្យទៀតអញ្ចឹងខ្ញុំដើម្បីមានជាតិក្រោយកុំឲ្យខ្ញុំក្រខ្ញុំត្រូវតែឲ្យក្នុងចិត្តនេះទុកជាស្ដាប់ដើរក៏ទ្រាំថា ឲ្យតែបានធ្វើបន់ពេលនេះព្រោះវាគ្មានសោះអាម៉ានទៅប្រាប់ដាច់ដាច់ទៅគាត់ក្រដំឡុកណាអាម៉ាយកសពុតទីគូទៅជូនគាត់អីឲ្យមួយបាន4មកវិញតានឹងគ្រាន់តែបានសពុតពីគូទៅបានដើរ ខណ្ឌធំមួយដែរយកទៅថ្វាយព្រះពីគូនឹងទៀតដាច់ទេឲ្យពីគូតែឲ្យលៀកមកគូម្នាក់ឥឡូវថ្វាយព្រះអាមាត្យយក4គូទៅឲ្យគាត់ទៀតណាតានោះបាន4គូអីឲ្យពីគូបាន4គូវាចឹងយក4គូទៅថ្វាយព្រះទៀតដាច់ទេឲ្យ4គូយកទៅថ្វាយព្រះមហាអាមាត្យយក8គូទៅឲ្យគាត់ទៀតណា8គូឡើង16គូរហូតដល់30គូនៅតែឲ្យបាទ60ពុទ្ធទេ ត្រូវតែឲ្យអាម៉ាតិចយក32គ្រូឲ្យគាត់គាត់ថាឯងឲ្យចូលទៅដេញកើតដែរបើ ថាអញ្ចឹងអញ្ចឹងហើយឲ្យ30គូចុះទុកមកគូម្នាក់លាស្ដេចចង់ដឹងស្ដេចត្រូវតែឲ្យមើលឲ្យតតគាត់ទុកខ្លះលាមើលអាលើកទុកមែនទុកទុកសពុតពីរគូស្ដេចក៏លែងឲ្យទៀតទៅហើយដល់ទៅពេលស្ដេចឃើញអញ្ចឹងព្រះអាមាត្យអាមាត្យទៅយកសំពុតកំពុលអាស្វ័យអស់លែងនៅក្នុងវាំងយកមកគូមកជូនគាត់បូជាគាត់ពុទ្ធចិត្តគាត់ចិត្តខ្លា ចំពុតនឹងតម្លៃប្រព័ន្ធកហបណៈពុតមួយហើយកហបណៈសម័យហ្នឹងមិនមែនមិនលុយរៀលយើងណាធ្វើអំពីមាស ធ្វើពីផ្លាទីនធ្វើពីមាសនោះអាប្រាក់នោះជាម្ចាយមិនចាយកដាស់ចឹងទេហើយតម្លៃ1000កហបណៈក្រៅវាក្បាច់គ្មានណាប្រើទេពុទ្ធពុទ្ធកំពុលយកមកទូមកឲ្យគាត់គាត់បានពុទ្ធគាត់ថាអត់លាអត់ព្រះអត់ទុកប្រើយកមួយទៅធ្វើជាពិដានស្វាយព្រះព្រះអង្គលោកគង់ពីខាងក្រោម យកមួទៅចងធ្វើជាពីដានសម្រាប់សង្ឃាត់នៅសាលាឆាត់ ឲ្យពេលព្រឹកយកថ្វាយព្រះពេលព្រឹកថ្ងៃរសៀលស្ដេចទៅថ្វាយគុំព្រះមើលលើថាឃើញតែពុតឯងទីតែពុតនេះមកនៅនេះទៅវិញឯងឲ្យទៅណែទៅតាមក៏គឺថាបបិទ្ធព្រះអង្គព្រះអង្គបានពុតនឹងពីណាមកបបិទ្ធមហានេះបានពីតាដែលអ្នកចិត្តបូជាបន្តមិនចេះចប់នោះទីតានេះគ្រាន់បើជ្រះថ្លាចំកន្លែងឯងជ្រះថ្លាចូលចិត្តធ្វើបន់ចំស្រែឯងចូលចិត្តធ្វើបន់បើចឹងអាម៉ាទៅហៅគាត់មកហៅគាត់ ន់មកឲ្យរបស់100មុខមួយមុខ4ដំរីក៏4គោក៏4សេះក៏4ផ្ទះក៏4ស្រុកក៏4 4ទាំងអស់ហើយ100មុខកាលហ្នឹងគាត់ទៅជានឹងមានព្រៀងមករំពេចវាចាំចិត្តក្រោយណាហើយបានទីខោសង់ដំណើរហ្នឹងអស្ចារ្យមែនអវសោគិតទៅបាត់ឲ្យផលម្លឹងហ៎ ពុទ្ធតែមួយសោះក៏ទៅជាបាន100មុខទៅកើតហើយមួយមុខមួយ ហើយព្រះលោកលឺលោកថានាងវិខោទាំងឡាយឲ្យប៉ុណ្ណឹងតិចទេផលនឹងតិចទេមិនជាច្រើនទេផលហ្នឹងដោយសារតានឹងគាត់ច្បាំងព្រោះឈ្នះចិត្តកំណាញ់ទេបើគាត់គិតឃ្លៀងឲ្យឃ្លៀងតាំងពីដំបូងដៃមកគាត់បានមកមុខ16ហើយ100មុខតែគាត់ច្បាំងវាអត់ឈ្នះដល់ពេលយាងទី1ចាញ់ដល់យាងទី2បើសិនជាគាត់ឈ្នះតែម៉ោង10ឡើងទៅគាត់បូជាភ្លៀងហ្នឹង ហ្នឹងគាត់ត្រូវបានបំពុកបំបញ្ញអ្នកអនុសង្ឃថយជាកដាលតែគាត់ច្បាំងនឹងឈ្នះបានចិត្តគឺឈ្នះបានបំពុក4ថយថយថយពី16នៅ9ថយប៉ុនអញ្ចឹងនេះអញ្ចឹងបានតែចេះថារឿងហ្នឹងក្នុងសម័យព្រះគេ10ធម៌មម